គ្នាបាទពិសេសនៅខេត្តកំពង់ស្ពឺតែម្ដងពេលមុនចូលឆ្នាំអបងបានជួបស្រីចៃដល់ពិសេសជីឡានក្បែរបងអឺអឺអឺ chơi chơi à bong mình hiến ra đây thôi gì bong nơi cầm lo thà mình ở đây ta xóa xó xa xó ngã đừng xây hay đại nhà chất xuống ở tiếng à bùi tiếng thấy là chân mình là có bay lừa xây phong nghĩa à ư ឈើឈើអាផ្នែកជួយនៅរោងចក្រសាវីណាទាំងអស់ឯកសួរអូនទាំងពួយទាំងភ័យចោចរណៃទាំងអូននៅណាចាក់នៅកំពង់ចាមរេក្រោឆ្មាំងមិនដល់ទឹកចាចិត្តផ្ទះបងដែរយ៉ាអូននៅសុកសងឬនៅចកាលើសាមិនខុសគឺសោះជុំទៅក្បាលងាយសង្ស័យនៅកំពង់ស្ពឹងហើយមកទៅណោ អូនជាខឹងសង្កត់រឹងកិនបបធ្វើអ្វីទេបងព្រួយដឹងទេបងបីតែសែសីទៅណាច់ចិត្តសួរប្រគួរក៏ប្រគួរសូមអូនក៏ប្រកែកក៏ប្រកាន់ដល់ផុតតោឆ្នាំចាំបងចុះរដឹងហេផងមិនអូវាលអើយវាលវែងវាលអើយអាវាលវែងបងនិយាយចឹងមែនទេបងមិនដែលកុហកហើយតែបើអូនមកប្រងស្នេហ៍ប្រាប់បងមកចោះកុំមកបីគុយស្លោ ឲ្យបងខ្វល់ខ្វាយអើអឺអឺអឺអឺអឺអឺអឺអឺអឺអឺយ៉ាសេសេសេសេយ៉ាចាសួរអូនទាំងព្រួយទាំងភ័យតោះចរណៃតាអូននៅណាចាក់នៅកំពង់ចាមនៅក្រូចឆ្មាចាប់បើនៅអាទឹកចាក់ចិត្តផ្ទះបងដែរអូននៅសុកសុងនៅចកាលើ ជុំទេក្បាលងងើសង្ស័យនៅកំពង់ស្ពឺឲ្យមើលទៅណោចាំឆ្លើយនឹងបងកណោអូនជាខឹងសង្ពលនឹងកណ្ដបងទៅអ្វីទេបងព្រួយទេបងបីតែសែសៃទៅដាច់ត្រសួរគូក៏បគួសុំអូនក៏បកែកក៏បកែកចាំផុតចូលឆ្នាំចាំបងដឹងហើយព្រមឯអូវាលអើយវាលវែងចាំវាលហាអើយអាវាលវែងបងនិយាយចឹងមែនទេបងមិនដែលខុសហើយតែបើអូ គួយសឡោឲ្យបងខ្វល់ខ្វាយហាហាអឺអឺអឺអឺអឺអឺអឺអឺអឺយ៉ាសើសើសើបាទភ្នាក់ជួយកន្លះរោងចក្រកំពុងស្ពឹងទាំងអស់